ប្រេរអត្រាចរងោណៅយ៉ងមោណៅជេ មិនអោច្រៃនៅអតាយរជွေអ៊ីយ៉ាំបណៃអលញាយ៉ាំរូបហងបងាតារយ៉ាំការហងបងាប្លាំង មីម៉ាអ៊ីម៉ៅឡូមកក្លៃម៉ៃតៃអ៊ីបោកាបក្រុងយ៉ងតៃអ៊ីបោការកៃរ៉បៃកោតប៊ីហញ៉ោ cầu tâm trông trông lấy ý mò bia tòa ta nhà ngàn bờ trông mong mang mét nong trong lăng Padang khắp mà aday lang lar Maalan char tatagri Maani do tahalam Yang khâm vai aday na nao នេះមងក៏នៅតែរកគ្រូពពលាលេតប្រេរអត្រាចរងយោណៅយ៉ងមកណៅជេ ពុបិនអោច្រៃនឹងអតាយរជួយអ៊ីហាំបណៃអលញ៉ាហាំរូបហងបងាតាហាំការហងបងាប្លាំង ជាមីម៉ាអ៊ីម៉ោឡូមកលៃម៉ៃទេអ៊ីបោកបក្រងយ៉ំទេអ៊ីបោករកៃរ៉ប៉ៃកោតប៊ីហញ៉ោ tâm trống trông lấy ý mò bia tòa ta nhà ngàn bờ trống mong mang mét nong dòng lăng Padang khap adai lang lar Maalan char ta tagri Maani do ta halam Yang kham vai adai na nao